ទុយមកអើទុយមកលពូលពូធ្វើអីហ្នឹងលពូឆាប់ងាប់ឡើងមកពូខ្ញុំដឹងថាខ្ញុំធ្វើដូច្នេះអ្នក គ្រប់គ្នាមិនសប្បាយចិត្តទេ តែខ្ញុំធ្វើនេះគឺដើម្បីប្រពន្ធខ្ញុំខ្ញុំមិនអត់គេណាគេមានអាការៈបែបនេះ20ឆ្នាំជាងហើយដោយសារគេចង់ជួបកូន ត្រូវការកូន តូចមិនមែនជាកូនមកកើតរបស់គាត់ទេក៏ប៉ុន្តែតូចជាមនុស្សទី1ដែល ធ្វើឲ្យប្រពន្ធខ្ញុំរំភើបខ្ញុំសុំបឲ្យគេមកពួកខ្ញុំមកខ្ញុំ ត្រូវការតូចដើម្បីប្រពន្ធខ្ញុំត្រូវការតូចជាកូនរបស់ខ្ញុំ ហើយតូចអាចស្នងមរតករបស់ខ្ញុំបានទៀតមានតែតូចមួយទេ ដែលធ្វើឲ្យគ្រួសារខ្ញុំកក់ក្ដៅនិងសប្បាយរីករាយឡើងវិញស្អាតប្រកបជាយល់អារម្មណ៍ថាមនុស្សត្រូវការកូនបែបណាហើយសុំស្អាតមេត្តាដល់ពួកខ្ញុំផងខ្ញុំយល់អារម្មណ៍ថាពេលនេះស្អាតមិនអាចគួយចិត្តបានទេក៏ប៉ុន្តែស្អាតជួយពួកខ្ញុំចាប់ទុកធ្វើបុណ្យទៅចុះខ្ញុំមិនចង់ឲ្យប្រពន្ធខ្ញុំនៅបែបនេះទៀតទេដឹងអត់ដឹងអត់ បាត់បាន។ អត់ទេមីងអត់ទេអត់ឲ្យទូចទៅទេអត់ឲ្យទូចទៅអត់ឲ្យទូចទៅទេទូចនៅនឹងហើយណែទូចទូចកុំទៅណែមួយទូចណាណែណែណានៅនៅមួយមួយនេះហើយណាណាទូចណាទូចណាណែហើយចាំម៉ែខ្ញុំមកអឺម៉ែម៉ែម៉ែទូចម៉ែទូចមានពុនទូចហើយ មានពុនទូចនៅមួយហើយណាតែតែមីងមីងអត់មានអ្នកនៅមួយទេបើទូច បើទូទៅដៃមីងមីងទៅពេទ្យយកយកជុំយកវិញទៅពេទ្យមីអត់ចង់ទៅទេមីអត់ចង់ទៅពេទ្យទេណាណាណាបន្ទុចណាបន្ទុចណាមីងមីងមីងជាហើយមីងជាហើយណាហើយមីងមីងមីងអត់ងាយញ៉ៃឲ្យទូចហប់ទេណាណាណាណាទូចណាហាបន្ទុចនៅបន្ទុចនៅមីងមីងដាក់បាច់ នំនំទូចតាលេងហើយគេងគេងអោកនេះហើយហើយហត់ហត់លេងមួយនេះណាទូចណាណាទូចទូចគុំទៅគុំទៅចាំមីងអីណាទូចហើយណាទូចណាទូចទូចគុំទៅឥឡូវមីងទៅសម្រាលទៅមីងមីងគេងហើយមីងអមីងគេងមីងគេងមិនទៅមីងមីអត់កេងទេមីអត់ទេអត់ទេឥឡូវមីងធ្វើម៉េចមីងចង់ឲ្យខ្ញុំធ្វើអី ដើម្បីមិញគេអាចង់ចង់ឲ្យទូចជាងពេណាឲ្យទូចពេណាឲ្យទូចទូចពេពេឲ្យគេណាទូចណាណាទូចណាទូចណាណាណាណាណាណាណាទូចណាហេហេម៉ាហេពេពេពេពេមិញឲ្យជើងហេហេជើងជើងជើងទៅណាទូចណា ទូចអស់មួយទូចមួយទូចអាជាងអាជាងជាងអាទូចជាងណាអាជាងអាជាងបើអាបើបើអាជាងអាជាងបើណាអាបើបើអីគេនេះទូចណាហាណាទូចទូចណាមួយទូចណាមួយទូចណាណាទូចជាងជាងអេទូចជាងជាងមកអំបើណាអាជាងមកគេងទៅ កូនអើយបំពេដៃម៉ែទាំងទ្វេធ្លាប់ថ្នាំងថ្នមកូនតាំងពីនៅតូចម៉ែស្រឡាញ់កូនម៉ែដូចជាក្បូន ឆ្លងកូនដល់ត្រើយ 嗯。 កុំមកកុំមកកុំមកកុំមកឲ្យកូនកូនទូភ្លឺណាកុំឲ្យកូនទូភ្លឺហេទៅតាមនឹងហើយណាហេហេហេទៅតាមនឹងហើយហេហេទៅហើយណាទៅហើយណាបាយបាយបាយបាយនៅនឹងហើយនៅនឹងហើយកូនទូកូនទូហេ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 ដុំស៊ុបខ្នុរថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិទីក្រាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ផេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតលើកមកព្រឹកព្រឹងស្រឡាញ់លាបងចេញពីចិត្តមកអត់មក មកអត់មកមកអត់មកមកអត់អត់មក Oh. គ្រប់គ្រាន់ហើយពូអញ្ចឹងខ្ញុំសូមលាពូទៅសិនហើយព្រោះថាម៉ែស្អាតគាត់ នៅចាំខ្ញុំយូរហើយណាមួយក៏កុំសើពេញចិត្តដែរអញ្ចឹងខ្ញុំឆាប់បានទៅមើលគាត់វិញហេអត់ទេអត់ទេអឺអត់ឲ្យដូចទៅទេអឺទៅកុំទៅណានេះជាសគុណនឹងថ្លៃខាពេលរបស់ឯងអត់អត់ទេពូខ្ញុំជួយគាត់ ក៏ដោយសារតែខ្ញុំអាណិតគាត់មិនមែនគិតថាចង់បានសកលនេះទេហើយណាមួយខ្ញុំជឿថាខ្ញុំដូចជាមាននិស័យជាមួយគាត់អញ្ចឹងខ្ញុំសូមលារពូទៅវិញសិនហើយបាទទូចទូចតើឯងអាចសាមលេខនេះបានទេព្រោះថាខ្ញុំមិនដែលឃើញប្រពន្ធខ្ញុំ មានអារម្មណ៍បែបនេះ ជាមួយអ្នកណាពីមុនទេ ចាប់ទុកថានេះជាកម្លាំងចិត្តសម្រាប់ប្រពន្ធខ្ញុំរឿងកូនផងណាទូចបាទជួបខ្ញុំទៅសិនហើយ tôi tên nè tôi tên nè tôi cũng tên á tôi cũng tên à mình à mình mình chọn học tôi à, chọn học tôi nó chọn học tôi đây mà vú vú nó tôi nè tại mình xung bình hợp từ mới mà sát xung mà ám hả យកយកមកអាបមកយកមកអាបមនុស្សមួយមកណាហ៎ហើយចឹងទឹកទឹកកុំទៅណាទឹកកុំទៅទឹកកុំទៅទូនៅនឹងហើយណាមិញនឹកទូចតែខ្ញុំសុំបងម្នាក់ទៀតណាកុំតន់តណាអី ព្រោះពេលនេះប្រពន្ធខ្ញុំកំពុងតែនឹកកូនគេខ្លាំងណាស់ហើយពេលនេះគេកំពុងតែចាប់ទុកថាក្មួយជាកូនបង្កើតរបស់គេកុំតន្តនាអីចាប់ទុកថានេះជាការជួយផ្លូវចិត្តរបស់គេឲ្យផ្សារឡើងវិញខ្ញុំមិនអាចបើកភ្នែកឃើញប្រពន្ធខ្ញុំបែបនេះទេ នៅជាមួយគេសិនទៅរហូតដល់គេស្ងប់ចិត្តបាទ ចុះខ្ញុំនៅទីនេះសិនក៏បានដែរអញ្ចឹងណាមីងឆាប់ទៅសម្រាប់ទៅណាអូអូអូតាតែកុំមកតោកនេះណាហើយកុំទៅចោលមីងហេតាតាតាតាតាតាតាតាតាតា នឹងពើមិនមិនមិនគាត់ធ្វើមុខមុខអញ្ចឹងនេះតាក់តាក់តាក់តងទៅកូនកូនតូចអត់បានទេហ៎សាក់សាក់សាក់ទេទេទេទៅទៀតទៅក្រែងក្រែងលោកកូនកូនតូចគេភ្លេចលើកទូរស័ព្ទណាអត់អីទេណាម៉ែចាខ្ញុំតាក់តងគាត់តាម Facebook ម្ដងទៀតអឺ ធ្វើធ្វើមិនទៅនេះនេះនេះកូនតូចបាត់បាត់ពីផ្ទះមែនណាយើងយើងធ្វើមិនទៅតោះមកស្អាតយើងទៅរកបងតូចទាំងពីរនាក់ណាតោះតោះតោះយើងយើងយើងទៅរកកូនតូចណាតោះតោះបងប្អូនតើចាំខ្ញុំឡើងទៅបិទទ្វារម្ល៉េះសិនណាម៉ែតោះអេបើ នៅម៉ៃស្អាតទៅណាហ្នឹងមើលសេរីខោឲ្យបងមួយសិនមើលអឺអត់បានទេបងថ្ងៃនេះខ្ញុំអត់ទៅទេអឺស្អែកបងប្រញាប់ទៅ កម្មវិធីគេផងអញ្ចឹងមានខោអាវណាទៅកម្មវិធីគេអឺអត់អត់ទេពួកពួកពួកខ្ញុំខ្ញុំប្រញាប់ជាងពួកខ្ញុំគឺទៅទៅរកសុំទោសផងណាបងថ្ងៃនេះខ្ញុំអត់កាត់ទេខ្ញុំសុំសម្រាប់បិទហាមួយថ្ងៃណាហើយប្រហែលជាស្អែកខាន់ស្អែកឯងប្រហែលជាតន់ណាចេះចាំកាត់ឲ្យណាបងណាចឹងពួកខ្ញុំទៅសិនហើយ អឺអញចប់ដល់ស្អែកបានអីក្រៅណាទៅកម្មវិធីគេអញចប់ហើយទីងជីវិតប្រកបដោយភាពស្វាហាប់ហនុមានស្រាបៀគុណភាពខ្ពស់វិសាលភាពគ្រប់ពេល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 ទីក្រាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតលើកមកព្រឹករីស្រឡាញ់លាបងចេញពីចិត្តយើងត្រូវទៅរកពុកពុកពុកពុកទៅដល់ណាទៅបើបាក់នៅតាមផ្លូវពុកពុកខំនេះនេះ យើងតាមមកគុំគុំមកប្រកហើយនោះអូគុំទៅពួកប្រកហើយជាកូនកូនកូនកូនកូនកូនកូននោះទៅទៅទៅផ្ទះអ្នកមាននោះហើយចឹងយើងយើងយើងទៅតាមទៅតាមរកកូនតូចនៅផ្ទះអ្នកមាននោះទៅណ៎ហ៎ម៉ែរ៉ែម៉ែស្អាតខ្ញុំដឹងថាគួរតែទៅអ្នកណាឯងឥឡូវជំរាបសួរលោកសុក្រិត ស្គ្រិនមែនទេខ្ញុំដឹងថាលោកឈៀងកិច្ចទូរស័ព្ទខ្ញុំហើយខ្ញុំក៏ដឹងដែរថាលោកដឹងច្បាស់ណាថាលេខនេះជាលេខរបស់អ្នកណាដោយសារតែខ្ញុំធ្លាប់តាក់ទងទៅលោកដើម្បីឲ្យលោកមកយកប្រពន្ធពីផ្ទះខ្ញុំវិញប៉ុន្តែលោកខ្ញុំតាក់ទងទៅលោកលើកនេះដោយសារតែខ្ញុំចង់ឲ្យបងតូចត្រឡប់មកផ្ទះវិញអត់ទេមិនបានទេទូចមិនអាចទៅវិញពេលនេះបានទេហេតុអីមិនមកវិញអត់បានតែយើងនិយាយគ្នាហើយមែនទេថាបងតូចទៅតែមកល្ងាចថាឥឡូវផុតមួយថ្ងៃទេតា លោកចង់ក្បត់ពាក្យសន្យាមែនទេ លោកធ្វើចឹងដើម្បីអីហេតុអីបានមិនអាយមកតូចត្រឡប់មកផ្ទះវិញជាមួយនឹងកូនជាមួយម្ដាយគាត់ខ្ញុំសុំទោសចង់ថាខ្ញុំមិនក៏បានដែរតែខ្ញុំសុំចេញតូចមួយរយៈសិនគឺដោយសារប្រពន្ធលោកដែរណែខ្ញុំនឹងថា នាងនិងម្ដាយនាងប្រហែលជាមិនចិត្តអាក្រក់ទេគាត់តែខ្ចីតូចមួយរយៈនោះដើម្បីឲ្យប្រពន្ធខ្ញុំគ្រាន់បានឡើងវិញប៉ុន្តែដល់ថ្នាក់មិនអាយបង្កតតាក់តងមកផងឯង ឲ្យអូនអូនអូនកុំតើឲ្យខ្ញុំមកវិញមកណាលោកលោកលោកចាប់កុំតើខ្ញុំទៅចង់យកទៅខំខំទៅចាក់ចាក់ចម្រិតមែនទេខ្ញុំខ្ញុំខ្ញុំនឹងបណ្ដឹងប៉ូលីសថាលោកនេះចាប់ចាប់កុំតូចទៅលោកត្រូវតែឲ្យកុំតូចឲ្យខ្ញុំវិញណាឲ្យឲ្យឲ្យកុំតូចត្រឡប់មករកខ្ញុំវិញអត់បើអត់ឲ្យខ្ញុំសិនមកណាខ្ញុំសុំទីតាំងគាត់ហើយយើងនឹងទៅរកកុំតូចណានាងមិនបាច់សង្ឃឹមទេខ្ញុំមិនផ្ញើសេដ្ឋានរបស់ខ្ញុំឲ្យនាងទេនឹងខ្ញុំប្រាប់ចឹង ថាខ្ញុំជាមនុស្សអាត្មានិយមក៏បានតែសង្ឃឹមថាពួកនាងក៏ជាមនុស្សដែលមានធម៌មេត្តាឲ្យទុកពេលឲ្យតូចមើលថែរបស់ខ្ញុំតែមិនអ្នកទាំងពីរមិនព្រមទេបើមានសមត្ថភាពក៏មករកតែខ្ញុំឲ្យឃើញមកណែលោកលោកអាចនិយាយកបត់កបត់ចឹងបានទេណាលោកសុក្រិតលោកសុក្រិតអាឡូអាឡូលោកលោកលោកកុំបិទទូរស័ព្ទណា ការនេះមិនមែនជាផ្ទះរបស់ខ្ញុំទេទោះបីជាធំយ៉ាងណាក៏ដោយក៏មិនស្មើផ្ទះទូចដែលខ្ញុំនៅជាមួយពៅហើយនឹងម៉ែដែរមិនបាច់ជាចាក់សោអញ្ចឹងនេះហើយនេះ ប្រងទុកខ្ញុំដូចអ្នកទោសមែនយ៉ាងណាត្រូវតែដូរវិធីចេញទៅថ្ងៃនេះឲ្យបាន con con tôi con tôi con tôi tên à, à không tôi bắt tôi tên à, à tôi à, con tôi bắt tôi à, tôi à, ta rồi tôi ta rồi tôi xanh à, tôi à, à, con tôi con tôi con à, tôi con tôi hả tôi hả tôi tôi tôi tôi nhân nè tôi hả tôi nè tôi tôi tôi tôi từ nè tôi hả mũi tôi hả tôi nhân nè mũi tôi mũi tôi

ំហ្នឹងឯងដោយសារតែម្ដុំនោះសម្បូរផ្ទះអ្នកមានហ្នឹងឯងកូនកូនកូនបើនោះអូនអូននោះកូនតូចកូនតូចម៉ែម៉ែ ចណាកូនកូនតូចបាត់បាត់ទៅណាមិនមិនក៏កូនតូច មិនមិនត្រឡប់ទៅផ្ទះវិញណាម៉ែម៉ែម៉ែនៅកូនតូចម៉ែម៉ែម៉ែភ័យម៉ែម៉ែខ្លាចកូនតូចនេះអត់អត់ត្រម៉ែវិញណាម៉ែម៉ែខ្លាចកូនតូចស្អប់ស្អប់ម៉ែហើយកូនតូចទៅទៅទៅ ទៅនៅជាមួយនឹងនឹងគេអ្នកមាននោះ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 ដុំស៊ុបខ្នុរថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិទីក្រាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតលើមកព្រឹករីស្រឡាញ់លាបងចេញពីចិត្តកូនតូចអាមានមានអ្នកណាគេគេធ្វើបាបកូនតូចទេម៉ែម៉ែមិនឲ្យមិនឲ្យអ្នកណាធ្វើបាបកូនតូចទេណា មើលចុះចុះចុះចុះស្រីស្រីម្នាក់នោះស្រីស្រីស្រីម្នាក់នោះមានមានធ្វើបើកូនតូចអត់តាកូនតូចកូនតូចប្រាប់ម៉ែប្រាប់ម៉ែមកអត់ទេម៉ែគឺខ្ញុំមានអីណាម៉ែមើលមើលខ្ញុំមានអីទេហើយចុះម៉ែមិនបានជាភ្នែកស្រក់ម៉ែបើមិនបានជាអូនបាក់ខ្លាំងម៉ែ កុំប្រាក់ណាហើយដោយសារតែចាស់ហ្មងមកពីអូនខ្លាចតែដល់អូនតាក់តងទៅបងមកអត់លើកអូនខ្លាចបងមានរឿងអូនខ្លាចគ្រួសារនោះបង្ខំឲ្យបងធ្វើជាទូនាទីថ្មីរហូតដល់បងភ្លេចអូនហើយនឹងមិនស្អាតជប់យំណាហើយយើងឆាប់ទៅផ្ទះវិញគុតគុនតូច ហើយហើយហើយគេគេគុតគុនតូចចេញចេញចេញមកយ៉ាងម៉េចគេគេឲ្យឲ្យឲ្យគុនតូចចេញមកហ៎អូគឺអត់មានអីទេម៉ែតោះកុំបានចេញមកហើយឥឡូវយើងឆាប់ទៅផ្ទះទៅណា tôi cho nè tôi không tới tôi không tới tôi tới cho mi vậy tôi tôi không tới nè à, tôi tôi tôi tôi tôi tôi chồng thằng à, tôi tôi tôi chồng nhà hai tôi chồng nhà thằng là mùi mía hò đó tôi không thể tôi tôi tôi không thể tôi không thể thằng là mùi mía à, à, à, tôi mình mình mình từ từ mình từ từ mình mình tụt thời chẳng anh mình tôi mình ơi mà mình anh anh anh anh vô anh vô tôi anh anh anh anh vô tôi anh vô tôi mình vô đấy anh vô tôi mình vô đấy anh anh anh à, tôi tôi tôi à, tôi à, tôi cầm tôi à, tôi tôi à, tôi không chân tay tôi tôi tôi tôi không tay được à, tôi gì tôi tôi tôi tôi tôi chừng chừng chừng tôi tôi tay chân tay tôi tôi tôi không tay nè tôi tôi tôi à, tôi đã làm mười mấy hồ rồi à, tôi tay nè à, Ôi, ai cho cái tôi chết Mình, mình, mình Em mà nói thế, em mà nói thế Con tôi bỏ giá Tôi tránh tôi Tôi mình Con, con, con tôi kêu em tránh tới, tránh tới Trời ơi Anh, anh tệ, anh tệ Mình Tôi không rồi Ôn, ôn Ôi kìa, tới cửa xa kia mình tới ôn 고사 아 고사 고사 개민권 고사 개민권 아 저요 저요 mình mình giữ ốc biết hả mình mình giữ ốc biết à chẳng mắn ờ, con chẳng mắn con ờ, chẳng mắn con chẳng mắn chẳng mắn với tôi chưa cần ờ, chẳng mắn với tôi chỉ con chẳng mắn tôi chẳng mắn tôi tôi còn chẳng mắn tôi chỉ còn tôi tôi tôi tôi không sao tôi không sao tôi không sao tránh tránh ta tránh ta tránh ta tránh tránh ta mình chừng chừng chừng mình ao tên á tránh ta tránh ta mình mình bỏ mình bỏ mình bỏ nó tôi nó tôi không tự មកទូទៅមកទូទៅមីមីមីមីបោកបាយងាប់មីបោកបាយងាប់ណាបោកបាយងាប់បោកបាយបោកបាយងាប់អើទៅនេះចាំចាំចាំបាច់តែតែកូនតូចកូនតូចយើងធ្វើអីមិនយកយកណាផ្សេងទៅទៅទៅអត់អត់ខែពីទូចមិនយកក្រៅពីទូចមិនយកក្រៅពីទូចមិនយកមិនយកមិនយកទេមិនយកទេក្រៅពីទូចក្រៅពីទូចណាទូចអើទៅមកអើទៅមកលពូលពូធ្វើអីហ្នឹងលពូឆាប់ងាប់ឡើងមកពូ ខ្ញុំដឹងថាខ្ញុំធ្វើដូច្នេះអ្នកគ្រប់គ្នាមិនសប្បាយចិត្តទេតែខ្ញុំធ្វើនេះគឺដើម្បីប្រពន្ធខ្ញុំខ្ញុំមិនអត់គេណា គេ មានអាការៈបែបនេះ20ឆ្នាំជាងហើយដោយសារគេចង់ជួបកូនត្រូវការកូនតូចមិនមែនជាកូនមកកើតរបស់គាត់ទេក៏ប៉ុន្តែតូចជាមនុស្សទី1ដែលធ្វើឲ្យប្រពន្ធខ្ញុំរំភើប ខ្ញុំសុំបងឲ្យគេមកពួកខ្ញុំមកខ្ញុំត្រូវការតូចដើម្បីប្រពន្ធខ្ញុំត្រូវការតូចជាកូនរបស់ខ្ញុំហើយតូចអាចស្នងមរតករបស់ខ្ញុំបានទៀតមានតែតូចមួយទេដែលធ្វើឲ្យគ្រួសារខ្ញុំកក់ក្ដៅនិងសប្បាយរីករាយឡើងវិញស្អាតប្រកបជាយល់អារម្មណ៍ថា មនុស្សត្រូវការកូនបែបណាហើយសុំស្អាត មេត្តាដល់ពួកខ្ញុំផងខ្ញុំយកអារម្មណ៍ថាពេលនេះស្អាតមិនអាចធ្វើចិត្តបានទេក៏ប៉ុន្តែស្អាតជួយពួកខ្ញុំចាប់ទុកធ្វើបុណ្យទៅចុះខ្ញុំមិនចង់ឲ្យប្រពន្ធខ្ញុំនៅបែបនេះទៀតទេដឹងអត់ដឹងអត់បានបើបើបើហ៊ានហ៊ានសុំសុំតូចពីខ្ញុំខ្ញុំ ខ្ញុំខ្ញុំក៏ហ៊ានហ៊ានឲ្យតូចទៅដែរម៉ែបាទម៉ែស្អាតកូនតូចកូនអុយទៅម៉ែអរគុណណាស់នេះយកទៅខ្ញុំចូលចិត្តចូលចិត្តធ្វើបន់អញ្ចឹងអញ្ចឹងខ្ញុំខ្ញុំខ្ញុំឲ្យកូនតូចកូនតូចកូនតូចទៅនៅទៅនៅជាមួយនឹងគេទៅ មិនបានចំាយនិយាយចឹងក្រែងក្រែងកូនតូចថាថាអាណិតគេអញ្ចឹងអញ្ចឹងកូនតូចកូនតូចទៅនៅជាមួយនឹងនឹងគេទៅទៅនៅទៅនៅជាមួយនឹងគេទៅណាកូនតូចទៅទៅអរគុណស្អាតគេអត់គេអត់ទៅអត់ទេ លំងលំងមីងមីងមីងម៉ែដឹកខ្លួនឡើងមីងមីងណាមីងណាមីងណាមីងដឹកខ្លួនឡើងនេះស្អាតប្រកាសហើយថាឲ្យកូនតូចមករស់នៅជាមួយពួកខ្ញុំ ហើយដោយមិនទាទាឲ្យត្រឡប់ទៅផ្ទះវិញអត់អត់អត់អត់យកទៅវិញទេប៉ុន្តែខ្ញុំសូមឲ្យមកស្អាតម្នាក់ទៀតនៅនឹងណាហើយចង់ឲ្យអ្នកទាំងអស់គ្នាជួយមើលថែមកស្អាតផងគិតថាបងតូចមានម្ដាយទាំងពីរអ្នកក៏បានដែរហើយបងតូចត្រូវមើលថែម្ដាយទាំងពីរអ្នកឲ្យបានស្មើគ្នាណាតូចតូច អត់ទុយអេទុយអេកន្ទុយអេអត់ទេអត់ទេអត់ទេឲ្យទុយឲ្យទុយមកយើងហើយអញ្ចឹងទុយទុយទុយមានម៉ែតែមួយទេណាអត់មានម៉ែពីរទេទុយទុយកូនវិញទុយកូនមានតែមួយទេម៉ែស្អាតចិញ្ចឹមខ្ញុំតាំងបន្ទូចខ្ញុំអាចទៅចោលគាត់បានទេម៉ែខ្ញុំអត់នៅជាមួយគេទេណាម៉ែណាទុយអត់ទេអត់ទេអត់ទេម៉ែម៉ែមិនយកទេ ម៉ែម៉ែម៉ែម៉ែម៉ែឈប់ចិញ្ចឹមកូនតូចទៀតហើយចិញ្ចឹមចិញ្ចឹមកូនតូចអស់អស់លុយច្រើនណាស់អស់លុយច្រើនម៉ែម៉ែម៉ែគ្មានគ្មានលុយលុយចិញ្ចឹមកូនតូចទេចិញ្ចឹមកូនតូចមិនមិនសុបាយទេ ម៉ែយើងប្រាប់ហើយថាកុំអោយហើយយើងចូលតាមម៉ែទៀតម៉ែសុំសិនខ្ញុំសុំយកឯងទៅពិនិត្យ DNA ជាមួយប្រពន្ធខ្ញុំបានអត់ព្រោះខ្ញុំមានអារម្មណ៍ថាឯងដូចជាកូនបង្កើតរបស់ខ្ញុំអញ្ចឹងម៉ែសានម៉ែសានកុំដាក់យើងម៉ែម៉ែស្អាតកើតអីមែនទេ ស្អាតទៅចោលយើងអីគាត់ថាចាប់ពីថ្ងៃហ្នឹងទៅគាត់ឡើងមានកូនឈ្មោះតូចហើយមានកូនភាសាឈ្មោះបើទៀតអីអត់ទេម៉ែស្អាតមិនអាចអត់ត្រូវការយើងបានទេបូលទៅរកគាត់ឥឡូវនេះជប់សិនទុកពេលឲ្យគាត់សិនទៅខ្ញុំគ្មានកូនខ្ញុំខ្ញុំគ្មានគ្រួសារទេហើយក៏គ្មានអ្នកអ្នកស្គាល់ដែរសូមចូលរួមអបអរសាទរផងណាលោកពូលោកពូនិងលោកប្រុសតូចពិតជាសាច់ឈាមគ្នាពិតមែន យឆ្ងាយដូចជើងមេលះបងក្តីស្រឡាញ់សូលះបងអទឹកភ្នែកសង្ឃឹមថ្ងៃស្អែកជាថ្ងៃល្អមួយលានការចងចាំគ្មានថ្ងៃណាអាចបំភ្លេច ទូចិត្តត្រូវប៉ះទង្គិចជាប់បន្តព្រោះតែចិត្តស្រឡាញ់លះបង់ដួងចិត្តស្មោះសរជូនពរពីក្រោយដោយស្នាមយញឹមលើមកព្រោះក្តីស្រឡាញ់លះបង់ចេញពីចិត្តមិន